ហើយមិនងាយទេណាយើងទៅរកកំហុសខ្លួនឯងឃើញនឹងមិនងាយហើយបើថាមិនអាចឃើញកំហុសខ្លួនឯងទេយើងកែប្រែយើងខ្លួនឯងអត់កើតទេអញ្ចឹងបានព្រះអង្គឲ្យរវាំងប្រយ័ត្នរឿងខ្លួនឯងនឹងឯងនឹងហើយកាចនឹងក្នុងនៃចង់ឲ្យ គឺកែឯងយល់ល្អល្មិចឲ្យគេយល់ល្អចឹងដែរតែគេមិនយល់ភ្លើភ្លើអីហ្នឹងចឹងបាន មានយោមម្នាក់គាត់រៀនអភិធម្មឆ្លាតឈ្មោះបាសកាឆេងអៀងហ្នឹងគាត់ស្លាប់ហើយឡើយតែគាត់ស្ដាប់អាត្មា ទៅតែពេលអាត្មានិយាយខ្លាំងតាណាគាត់គាត់ភ្ញាក់គាត់ភ្ញាក់ចឹងទៅចប់ធោគាត់មកថ្វាយអង្គមមួយកណាត្រូវដបងអីក៏សុំទូនតិចកាត់ចោលទៅអាហ្នឹងគាត់ទៅកាត់ចោលកាត់អីអាកន្លែងថាគេភ្លើភ្លើមិញហ្នឹងគាត់ថាអាហ្នឹងដូចជាមិនចាំបាច់ទេ កាលហ្នឹងគាត់ប្រាប់ដែរប៉ុន្តែដូចមិនតាន់ចង់កែទេនឹងរហូតផ្លត់មាត់មួយមួយមកដល់អាថ្មីថ្មីហ្នឹងក៏នៅផ្លត់មាត់ឲ្យវាធ្លាប់ប៉ុន្តែដឹងដឹងថាហ្នឹងអត់ប្រយោជន៍ទេព្រោះមនុស្សដែលអាចជ្រះថ្លា បានមិនមែនជ្រះថ្លា ព្រោះយើងថាគេភ្លើគេឈួតនោះទេគេជ្រះថ្លាទៅលើពាក្យបយលតាដល់យល់បានមនុស្សជ្រះថ្លាឃើញទេ ពាក្យភ្លើពាក្យឈួនហ្នឹងពាក្យមើងងាយតាហ្នឹងពាក្យប្រមាថប៉ុន្តែគេមិនប្រកាន់ដោយសារគេយកអាអាហ្នឹងបើយើងនិយាយមែនទេអ្នកស្ដាប់ល្អជាងអ្នកនិយាយអាថ្មឲ្យពិន្ទុពួកអីគាត់អាចរែងយករបស់ល្អគាត់អាចចោលពាក្យមិនល្អហើយយើង ដឹងថាមិនល្អនៅនិយាយទៀតណាអន់ជាង ណាល្អជាងអ្នកស្ដាប់គាត់បើជាងហ្នឹងប៉ុន្តែបើយើងមិនដឹងខ្លួនថាយើងគ្រាន់បើទៀត តែស្ដីគេគេនៅស្ដាប់អត់ទេថាយើងអន់ណាដឹងថាអាក្រក់ឯងនៅតែនិយាយទៀតគេគេដឹងថាមានអាក្រក់ខ្លះគេនៅតែស្ដាប់គេល្អជាងអ្នកស្ដាប់ល្អជាងចឹងមិនចិត្តតែព្យាយាមរលឹកដឹងដែរពាក្យណាមស្រួលអីហ្នឹងស្មាក៏ព្យាយាមកាត់ដែរប៉ុន្តែអាត្មាចង់និយាយថាអ្នកយល់ដំបងនៅ ក្នុងដំណាក់កាលមួយងាយនឹងកើតតូមមណោះត្រង់ថា យល់តែម្នាក់ឯងហើយជំវិញខ្លួននឹងអត់យល់ងាយនឹងកើតតោមណោះមិនក៏អញ្ចឹងនិយាយមិនបានហ្នឹងហើយអានឹងយើងយល់តែទ្រឹស្ដីទ្រឹស្ដីនឹងល្អធម៌នឹងល្អប៉ុន្តែដល់ពេលមនុស្សជុំវិញខ្លួនអត់តាម យើងអត់យល់ដូចយើងយើងខឹងមានន័យថាអត់យល់ដែរយើងមិនចាំបាច់បង្ហាញអ្នកដតីថាយើង ជាអ្នកយល់ធម៌ផងអញ្ចឹងណា ឧទាហរណ៍ដូចជាប្រពន្ធរបស់កុកកដមិត្តនឹងនាងជាសោតាបណ្ណបុគ្គលប្តីគាត់ដែលដឹងថាគាត់អ្នកយល់ធម៌ឯអត់ទេប្តីគាត់គិតគាត់ត្រឹមតែជានារីសាមញ្ញហើយជាប្រពន្ធគាត់តែប៉ុណ្្នឹងឯងមិនដែលដឹងថានាងយល់ធម៌អីអត់ដឹងអាលីងពូប្រពន្ធនឹងដឹងច្បាស់ថាអញនិយាយគាត់មិនយល់អញ្ចឹងខ្ជិលមាត់បណ្ដោយហ៎ រស់នៅសាមញ្ញប្តីនឹងប្រើធ្វើអីធ្វើសាមញ្ញអត់ប្រកាន់ឃើញទេរហូតដល់យើងគិតមើលប្តីទៅបាញ់សត្វរាល់ថ្ងៃហើយប្រពន្ធជាអរិយបុគ្គលសោតាពេលប្តីមុនទៅព្រៃយើងដាំបាយដាំអីឲ្យពេចឲ្យប្តីធម្មតា អត់ទាំងដែរទៅថាប្តីនេះគ្មានយល់អីសោះទៅស្លាប់សត្វរាល់ថ្ងៃមិនដឹងណានឹងបាបអីអត់មានវាអត់មានណាកំណត់ចង់កែទេយល់ថាកម្រិតបុគ្គលយ៉ាងណាវាយ៉ាងហ្នឹងឯងឃើញទេនឹងធរដែលជួយដោះស្រាយយើងហ្នឹងគឺដោះស្រាយផ្លូវចិត្តរបស់យើង ដែលមិនឲ្យទៅហ្នឹងឃើញទេរៀងរៀងខ្លួនហើយធ្វើហ្នឹងទូនាទីរបស់ប្រពន្ធទេធម្មតាសាមញ្ញចង់ប្តីយល់ថាយើងដឹងធរក៏ យល់ទៅមិនយល់ក៏ហេតុទៅព្រោះព្រោះនិយាយទៅក៏ក៏អត់យល់ថាម៉េចដែរចឹងមិនថាពាក្យថាយល់មែនទេមិនមែនយល់ទេជាអៀតចិត្តទេណាអាចអៀតចិត្តនឹងឡើងយល់ទៀតហ៎យើងយើងយើងយល់យើងយល់តែមួយចំណុចតែមួយចំណុចទេយើងអត់យល់គ្រាន់តែស្ដាប់មកធូធូនេះត្រូវហ่ะអញចង់ឲ្យគេយល់ដែរហើយចង់ឲ្យគេយល់ជំនួសចង់ឲ្យគេយល់មុន ខ្លួនគេចង់យល់ត្រូវហើយ ចឹងពាក្យថាយល់ធัวគឺ anytime ឬក៏គ្រប់ស្ថានភាពទាំងអស់គឺយល់ថាវាធម្មតាឃើញទេគេអត់យល់ហ្នឹងក៏ធម្មតាយើងយល់ហ្នឹងក៏ធម្មតាគេអត់យល់ក៏ធម្មតាព្រោះព្រោះវាចេញមកតាមធម្មតារបស់វាដូចផ្កាអញ្ចឹងអាក្លិនក៏អូបមកវាធម្មតារបស់វា ហើយវាចេញចេញក្លិនអត់ក្អូបមកក៏វាធម្មតារបស់វានៅក្នុងសួនមួយដែលយើងដើរទៅមើលយើងឃើញគេដាំផ្កាច្រើនប្រភេទមិនចឹងផ្កាម្លិះផ្កាអីអីផ្កាចម្ប៉ាផ្កាអីមិននោះនេះទៅមានអាហ្នឹងប៉ុន្តែមែនតែនទៅវាមានលម្អរបស់ វារៀងខ្លួនទេមានពេលខ្លះយើងរីករាយជាមួយអាផ្កាទូចទូចទូចទូចមានពេលខ្លះយើងរីករាយជាមួយអាផ្កាធំធំធំ ចាយអីចឹងទៅហើយគេដាំឲ្យមាន ច្រើនជំរើសប៉ុន្តែពេលយើងទៅសួននេះធំបើដាំអាផ្កានេះទៅល្អជាងអាហ្នឹងបញ្ហាភ្លាម យើងអ្នកទៅមើលសោះហ្នឹងអារម្មណ៍ហ្នឹងហើយយើងទៅចង់ឲ្យឲ្យវាចេះវិញហ่ะប៉ុន្តែបើយើង enjoy ជាមួយនឹងស្អីដែលមានប៉ុណ្ណឹង គួយគុណវាដោយឃើញ សម្រស់របស់វាទៅ ការប្រភេទអីក៏ធ្វើឲ្យយើងរីករាយចិត្តបានដែរចឹងបានយល់ធម៌ដំបងវាត្រូវនៅ ក្នុងដំណាក់កាលមួយចង់កាយអ្នកដតីដូចអាដំបងអាសំដែងកាចស្ដាប់អានិយាយពីមុនពីមុនអាកាចនិយាយបើកសែតដំបងគេអាថតទុកមកហ៊ានស្ដាប់ទេស្ដីអោយចាស់ចាស់ មើលឯងនឹងស្អីចឹងណាហ្នឹងហើយមាននួតទៀតថាខ្លួនឯងនឹងក្លាហានអីណាណីចឹងតែពន្ធាតពិតនួតទេអាហ្នឹងហើយប្រហើនទៀតស្ដាប់ទៅរឿងអត់ហ៊ានស្ដាប់ណាអាត្មាដុតកសែតនឹងចោលអស់ថតឡើងមកកេះអស់អាទេសដបងដបងធាតពិតអាត្មាមិនមែនដបងឡើយមិនគិតថាថត YouTube ផ្សាយអីទេ កិនថតនឹងយកមកស្ដាប់ខ្លួនឯងខុសតាណាអីតាណាអញ្ចឹងណាប៉ិនអាស្ដាប់ភ្លាមភ្លាមអត់តន់អីទេអត់តន់អីដូចមានមោទនភាពខ្លួនឯងណានឹងស្ដាប់ឲ្យអាញឹមទៀតដូចតែខ្លួនឯងនោះក្លាហានណាហ៊ានស្ដីហ៊ានអីតាយាយអីចឹងណានឹងដល់មួយឆ្នាំពីរឆ្នាំកន្លងមកនៅពេលដែលអា យើងយល់ពីសភាពចិត្តអីហ្នឹងកាន់តែច្រើនឡើងច្រើនឡើងសាកទៅស្ដាប់អត្តបងងាប់ហើយអញមកពីព្រៃសុទ្ធហើយសលុយឲ្យខ្មោះខ្មោះនិយាយឲ្យដាច់សាច់ដាច់សាច់ហើយអង្គុយយើងគិតមើលជា សម័យមើលយើងកូនក្មេងកាលណាអាយុ20ចឹង20ជាងហើយតាយាយអង្គុយក្រោមអង្គុយសាពះឯងស្ដីឲ្យគាត់ដូចគ្មានចិត្តអនុគ្រោះអីសោះមើលទៅ អាងតែគេមានតជាងមើលថាអាអាស្អីក៏ដោយជាគណិតជាអីអីក៏ដោយយើងគិតថាំងធ្វើទៅមិនអីទេដល់ពេលឆ្លងកាត់បទពិសោធន៍បានយើងដឹងថាអូវាមានកំហុស